បាទអរុនសួស្តីបងប្អូនពីខ្ញុំ ខ្មែរ Simple Life ព្រឹកនេះបាទខ្ញុំចង់បង្ហាញបងប្អូនពីបាទលពៅខ្ញុំនេះវាអត់ផ្លែបាទដឹងថាវាអត់ផ្លែមកពីអីទេបងប្អូនមកពីវាអត់មានឃុំនៅទីនេះ វាមានតែផ្កាបាទបាទវាមានតែផ្កាអញ្ចឹងហើយនឹងត្រួយល្អល្អអញ្ចឹងហើយនឹងក្តាប់ក្តាប់អញ្ចេះហើយវាងាប់ទៅវិញ ក្តាប់អញ្ចេះហើយវាងាប់ទៅវិញ ច្រើនអត់តែអត់វាអត់មានផ្លែទេអត់វាអត់ជាប់បាទវាមានផ្លែដែរតែវាអត់ជាប់វាស្វិតអស់បាទមកពីអីមកពីអត់មានខ្មុំចម្លងពីនេះអាឈ្មោលបាទអាឈ្មោលឈ្មោលផ្កាឈ្មោលឈ្មោលបើសិនជាមានខ្មុំវានឹងជាប់ផ្លែជាប់តែបើវាអត់មានខ្មុំទេ បងប្អូននេះផ្កាអញ្ចឹងមកផ្កាអញ្ចឹងចេះអត់យូរទេ បន្តិចទៅងាប់អស់បន្តិចទៅផ្កាហើយអាក្តាប់ហ្នឹងវាងាប់ទៅវិញអស់បាទដើមល្អមែនទែនបាទតែវាអត់មានផ្លែហើយថ្ងៃនេះបាទបងប្អូនខ្ញុំចង់ប្រាប់បងប្អូនពីរបៀបបាទធ្វើនៅនឹងដៃមិនបាច់មិនបាច់ចាំមានឃុំចម្លងឲ្យយើង ធម្មតាឃុំវាក្រេបផ្កាពីលំអងមួយទៅលំអងមួយអញ្ចឹងវាចម្លងអានឹងឲ្យយើងរបស់ស្អីក៏ដោយវាគឺវាត្រូវការមានញីមានឈ្មោលផងវាអត់មានញីមានឈ្មោលទេវាអត់មានកើតកូនកើតចៅទេមនុស្សក៏អញ្ចឹងសត្វក៏អញ្ចឹងរុក្ខជាតិក៏អញ្ចឹងបាទដូច្នេះហើយមាននេះវាញីដូច្នេះវាត្រូវការឈ្មោលមានឃុំដែរបាទនេះនេះឃុំមួយបាទប៉ុន្តែវាផ្លែអត់ជាប់ដល់ថ្ងៃនេះខ្ញុំចង់ប្រាប់បងប្អូន ពីរបៀបធ្វើផ្កាយកទៅដាក់នឹងមេបាទដើម្បីឲ្យវាជាប់ផ្លែនឹងជាប់បាទបាទអាផ្កានេះតើបងប្អូនងើបមិនទាន់គឺវាបិទទៅវិញហើយនេះអាមេនេះដែលវារីកវាចាយនេះបាទគឺវារីកពីព្រឹកដល់ម៉ោង11ទេតែហួសម៉ោង11បើនិយាយទៅវាដល់ថ្ងៃត្រង់បាទតែថ្ងៃត្រង់ហើយ វាបិទទៅវិញហ៎បាទវាបិទទៅវិញតែបិទទៅវិញយើងដាក់បានទេដូច្នេះយើងត្រូវកោកពិព្រឹត្តដើម្បីវានៅរីកអញ្ចឹងយើងបេះវាមកបាទអាឈ្មោលបាទអាឈ្មោលយើងបេះយើងបេះវាយើងបេះវាយកអាកដាលអាកដាលទូចហ្នឹងបងប្អូនបាទយកវាមកដាក់មកដាក់នៅនឹងញីបាទ ឃើញបងប្អូនឃើញនេះអាញីផិនមីញីហើយនឹងផិនអាឈ្មោលវាខុសគ្នាអាឈ្មោលវាមានបើនិយាយទៅវាមិនខុសពីមនុស្សខ្លួនយើងទេនេះនេះអាឈ្មោលវាមានតែមួយទេត្រង់ភ្លឹងណែអញ្ចឹងវាច្រៀងនឹងយើងដែរនឹងឯងវាត្រង់ភ្លឹងតែមួយស្លោកអញ្ចឹងហើយនេះមីញីបាទញីវាធំអញ្ចឹងនេះវាបើកបើកចាំឈ្មោលបាទបើកព្រលឹមឡើងវាបើកផ្កា ឲ្យដើម្បីឲ្យខ្មុំចូលមកដាក់លំអងផិនអាឈ្មោលចូល តែតែវាអត់មានខ្មុំមួយជួរនេះ មានក៏មានតិចដូច្នេះយើងត្រូវយើងនឹងអាចធ្វើខ្មុំមួយវាបាទយកអាឈ្មោលនឹងមកបាទយកឈ្មោលបេះវាបាទបេះវាចឹងណា បេះផ្កាចេញមកកុំឲ្យវាជ្រុះម្អងសម្អកវានៅស៊ីម្អងបាទបេះឲ្យស្អាតហើយយើងយកទៅដាក់ក្នុងមីញីបាទដាក់ក្នុងមីញីនេះដើម្បីឲ្យវាជាប់ញីវាទៅញីវាហើយដាក់វាចោលក្នុងនោះបាទហ្នឹងដាក់វាចោលអញ្ចឹងទៅហើយវានឹងបាទវានឹងកាន់អាផ្លែហ្នឹងវានឹងនឹងជាប់ធំបាទ បើបងប្អូនមិនទុកចិត្តទេ បាទមានឈ្មោលច្រើនដាក់ដាក់ឈ្មោលច្រើនមកបាទនេះនេះអងអណាណាមានតែឈ្មោលនេះមានឈ្មោលអញ្ចឹងមកធំអញ្ចឹងដាក់ត្រូវដាក់មួយទៀតដាក់ដើម្បីឲ្យវាជាប់បាទមានអីទេធ្វើតែអញ្ចឹងទៅបងប្អូន មានអាផ្កាញីវាបើកដាក់អញ្ចឹងទៅ ហើយដូចខ្ញុំប្រាប់ពីខាងដើមអញ្ចឹងអាហ្នឹងវាវាបើកតែនៅពេលព្រឹកទេតែល្ងាចហ្នឹងវាបិទវិញអស់បាទតែបិទវិញយើងមិនអាចបើកដាក់បានទេអានោះបិទវិញអត់អស់បាទអានេះបើកដែរញីមួយទៀតនេះបាទអត់មានអីទៀតទេអានឹងមានតែប៉ុណ្ណឹងបងប្អូនមានតែប៉ុណ្ណឹងឯងធ្វើអញ្ចឹងទៅវាវានឹងជាប់ហើយបាទ ផ្លែអស់ហ្នឹងបើសិនជាប្រពោបងប្អូនជួបបើមានធ្វើអញ្ចឹងបាទអរគុណច្រើនដែលបានមើលវីដេអូបាទបាទអូខេបាយបាយ